ប្រិមិត្តជាទីមេត្រីកាន់តែក្តៅកគុកមិនចប់នោះទេ ក្រោយអែមរៀមផុសថាគិតខ្លីព្រោះអ្នកខមមិន ស្រាប់តែលោកជំទាវហ៊ុនស៊ីណាត ដាក់ចំចោះវិញ ចាចង់ដឹងថាតើលោកជំទាវហ៊ុនស៊ីណាត បានប្រកាសបែបណាឥឡូវយើងតាមដានព័ត៌មានលម្អិតទាំងអស់គ្នាកាលពីប៉ុន្មានម៉ោងមុននេះលោកអែមរៀមបានបង្ហោះថាខ្ញុំនៅតែឆ្ងល់ហេតុអ្វីបាន តាមព្យាបាទអ្នកគ្រប់គ្រងនិងការពារខ្ញុំ នេះសបញ្ជាក់ថាមិនមែនរិះគន់ក្នុងន័យស្ថាបនានោះទេ គឺក្នុងន័យគុំគួននិងញុះញង់ថាមិនត្រូវខ្ញុំអាចបាក់ទឹកចិត្តហើយគិតខ្លីព្រោះការអត់ធ្មត់និងភាពរឹងមាំរបស់ខ្ញុំមានកម្រិតថាមិនត្រូវខ្ញុំអាចគិតខ្លីហើយសូមផ្ដាំបងប្អូនថាបើខ្ញុំយ៉ាងណា គឺពួកគាត់នេះហើយនឹងសូមឲ្យមានច្បាប់ចំពោះអ្នកដែលរិះគន់តាមអារម្មណ៍ដោយគ្មានការសិក្សាពិចារណា ក្រោយពីឃើញលោកអែមរៀមបង្ហោះបែបនេះស្រាប់តែលោកជំទាវហ៊ុនស៊ីណាត screenshot ហើយក៏បានសរសេរ caption យ៉ាងវែងថាអញបងប្អូនកូនក្មួយ ជួយមើលស្ដាច់ម៉ូតប្តឹងទុកហើយថាបើគាត់គិតខ្លីសូមផ្ដាំបងប្អូនថាគឺពួកអ្នករិះគន់គាត់នេះហើយឲ្យច្បាប់ចាត់ការអ្នកទាំងនេះសូមប្រាប់ទៅលោកអែមរៀមផងថាមួយ ប្រទេសគេបានរីគុណលោកអញ្ចឹងច្បាប់ចាប់មួយប្រទេស ទៅលើកលែងតែបុគ្គលគ្រប់គ្រងលោកចេញម្យ៉ាងទៀតមតិណាខ្លះដែលថា បុគ្គលអែមរៀមជាអ្នកឆ្នៃម៉ូដធ្វើឲ្យបរទេសស្គាល់ខ្មែរបើពិតជាអញ្ចឹងមែនក្រុមមនុស្សតែស្គាល់អស់នោះដូចជាប្រឹងលើកជើងយ៉ាងប្រហើនពេកហើយរហូតដល់ភ្លេចថាមើលពីតម្លៃនៃមរតកវប្បធម៌ដ៏ល្អផូរផង់របស់ដូនតា ដែលមាន អង្គរវត្តជាប្រធាន ដែលជាដើមចំ ដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិរហូតបរទេសភ្លុកទឹកភ្លុកដីបានជិះយន្តហោះមកជន់ដីខ្មែរព្រោះតែ អង្គរវត្តព្រោះតែខ្មែរមានមរតកវប្បធម៌ដ៏អស្ចារ្យដែលពិភពលោកគ្មានកំព្រោះតែភាពត្រីត្រអាលរវើ រវាយតាមអារម្មណ៍ចរិតសន្តានមួយជ្រុងរបស់ខ្លួនឯងបែកជាឆ្នៃម៉ូដឡប់ឡាយមកបំពល់សង្គមខ្មែរជាបុគ្គលសាធារណៈត្រូវដើរតួជាអ្នកផ្សព្វផ្សាយដែលមានគុណភាព។ ផ្សាយអ្វីដែលខ្មែរមានពិតប្រកបកុំផ្សាយអ្វីដែលចម្លងពីវប្បធម៌គេ មកអួតថាជាមោទនភាពរបស់ខ្មែរនោះបើបងប្អូនគ្រប់គ្រងស្ដាច់ម៉ូតមេតាគិតតាមតែចិត្តអ្នកចរចាស់រឿងកាន់តែវែងអនឡាញទៀតហើយបងប្អូនមិនទាន់ចប់នោះទេដោយមានការផុសបែបនេះលោកជំទាវហ៊ុនស៊ីណាតក៏បានសរសេរ caption វែងអនឡាញមួយផងដែរ